សូមជម្រាបសួរ fan fan ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីប្រឡងបបកញ្ញាលំដាប់ភេទទី3ប្រចាំប្រទេសនៅខាងស្ដាំដៃរបស់ខ្ញុំខ្ញុំនេះសិតសឹងតែជាបបកញ្ញា ដែលត្រៀមខ្លួនក្នុងការប្រកួតមើលចុះតាមានភាពស្រស់ស្អាតមែនតើហើយសម្រាប់វគ្គនេះផងដែរគឺជាវគ្គការប្រឡងថតរូបចម្រុះ ដើម្បីត្រៀមយកបវរកញ្ញាដែលមានរូបសម្រស់ស្រស់ស្អាតជាងគេ ទៅវគ្គប្រឡងផ្ដាច់ព្រាត់ពេលនេះផងដែរកុំឲ្យ ខាតពេលវេលាយូរសូមអញ្ជើញទស្សនាការថតរូបរបស់បវរកញ្ញាទាំងអស់គ្នាណែយើងទៅមកសេះធ្លាក់វគ្គនេះឲ្យហើយទៅល្អជាងកុំឲ្យខ្មាស់គេតោះណាហើយមកពីណាហ៊ានណាស់មុខដូចអាឡូកាន់ដីហើយនៅមិនខ្មាស់គេទៀត យើងប្រាប់ឯងទៅណាជើងជន់ដីដូចគ្នាទេមានរឿងអីដែលយើងត្រូវខ្លាចនឹងឯងណែគេប្រឡងបានយើងក៏ប្រឡងបានដែរវើយយើងមិនឲ្យអ្នកណាមកឈរក្បែរយើងហើយមានព្រៀបជាងយើងនោះទេធ្លាក់វ៉ែននេះឲ្យទៅល្អជាង ចង់ជឿជាក់ណាជឿជាក់លើកងើបឡើងងើបឡើងអូយអូយនេះខ្ទើយនេះធ្ងន់ណាស់អើយប្រឡាក់ទឹកទីអស់ហើយនេះនេះអូយអើម្លេះម្លេះស្រីណាតោះដើរទៀតដើរទៀតដើរទៀតណាដើរទៀតស៊ូស៊ូពួកម៉ាក់ស៊ូស៊ូស៊ូស៊ូអឺឆ្វេងស្ដាំអឺឆ្វេងងាកមកវិញងាកមកវិញអូយអើយអូស្ដាំអឺឆ្វេងអូស្ដាំ មិនក៏បញ្ចប់សោះអញ្ចឹងអាអាអាស្ដាងឆ្វេងស្ដាងជាប់ដល់អីអូជាប់ត្រឹមនេះដែរមិនក៏បញ្ចប់សោះអញ្ចឹងអាអូចាំឯងជំរាបសួរចាយចាយមកធ្វើអីចាយចាយគ្រប់ត្រូលឯងពេញកំភឹងណាហើយចាយក៏ដឹងថាឯងជំនួសល្អមិនដូចដែលឯងធ្វើដាក់ភ្ញៀវពីមុននោះទេ ព្រោះថាពីមុនចែកខឹងនឹងឯងដោយសារតាអើយចែកជ្រុលមាត់ទេកុំខឹងណាអរគុណណាចែកាយចែគ្រប់ត្រូលឯងខ្លាំងបំផុតបើខ្វះខាតអីប្រាប់ចែមកចែជួយឯងពេញទំហឹងស្ដាប់បានទេបើខ្វះអីប្រាប់ចែមកអរគុណណាចែ Để ta đi tay Chưa đại kia mà មួយប៉ុនមួយណាបាទ1 2 ក្រោយឯណាអឺងាកក្រោយអឺទៅហើយដេកស៊ូស៊ូបាត់ចេញកាយចេញកាយលឿនឡើងមកឡើងមកដល់ហើយតាយតាយនេះចំអកមកមកមកវិញណាបងជូនមកផាត់កាន់ហើយណាអត់ទេកូនថាមិនអីហើយមកកាយធ្លាប់ប្រាប់កូនណោះមកប្រាប់ថាធ្វើជាកូនស្រី ការងារធំក្តីតូចក្តីធ្វើខ្លួនឯងនេះច្មោះនេះកូនណាគេហ៎ឆ្លាតនោះឆ្លាតចេះនោះចេះហានៅផ្ដែផ្ដាំផ្ដែផ្ដាំនឹងហើយនេះទៅធ្វើការណាមិនមែនទៅណាត់ប្រុសឯណាឲ្យលឿនមកណែតើយតើយហើយប្រញាប់ទៅណាឡានក៏មិនតមកដល់ដែរនេះច្មោះតោះយើងប្រញាប់ទៅកុំឲ្យអ៊ីភីនេះគេចាំខ្លាចស្លោឈាមមិនបានទៅដល់ភ្នំពេញ ចុះសិនក្មួយមីងមានរឿងចង់និយាយមួយក្មួយតិចណាមីងនេះមានរឿងអីនិយាយជាមួយខ្ញុំហ៎ខ្ញុំប្រញាប់ទៅភ្នំពេញនេះមីងមានលុយតិចតួចសម្រាប់ឲ្យក្មួយធ្វើសរុយទៅភ្នំពេញណាមីងអត់មានអីជូនពោក្មួយទេ មានតែឲ្យក្មួយទទួលបានជោគជ័យមកភូមិយើងវិញមីងនេះមីងមិនស្អប់ខ្ញុំធ្វើជាផ្ទៃទេឬក៏យ៉ាងម៉េចមីងដែលខ្ញុំធ្វើជាផ្ទៃទៅប្រឡងបបកញ្ញាអញ្ចឹងមិនស្អប់ក្មួយទេស៊ូស៊ូណា កាយណែណែយកទៅណាណាលុយតិចតួចធ្វើសួយតាមផ្លូវចាយជួយឯងបានតែប៉ុណ្្នឹងទេណាហើយឯងទៅតែប្រឡងឲ្យឈ្នះចាយនៅគ្រប់ត្រឯងនៅមុខទូទុះពេញតំហឹងអរគុណអាចារ្យអអញ្ចឹងពួកខ្ញុំទៅមុនហើយព្រោះថាឡានមកហើយប្រញាប់ទៅខ្លាចអត់ទាន់ប្រឡងល្ងាចនេះ សុខសប្បាយតាមផ្លូវណាស៊ូស៊ូហើយទទួលជោគជ័យមកភូមិយើងវិញលឺនៅចាខ្ញុំទៅណាចាលេងខ្ញុំទៅហើយ ប់ឈប់ហើយបានចូលបន្ទប់ទឹកនោះប្រុសចឹងចាប់ចាចាបងមេកាគឺគឺខ្ញុំមកជួបមនុស្សប្រុសម្នាក់នៅក្នុងបន្ទប់ទឹកហ្នឹងណាចាគឺមានរឿងនិយាយជាមួយគ្នាតិចតួចណាអូមានរឿងនិយាយគ្នាក្នុងបន្ទប់ទឹកផងចាចាចាមែនហើយគឺមានរឿងនិយាយជាមួយគ្នានៅក្នុងបន្ទប់ទឹកតែពួកយើងអត់ធ្វើស្អីទេណាពួកយើងអត់មានធ្វើអីទេអញ្ចឹងបាននិយាយគ្នាហើយប្រញាប់ចេញទៅវិញផង ចាលោកមេការខ្ញុំនិយាយចប់ពេលណាខ្ញុំត្រឡប់ទៅក្រៅវិញណាខ្ញុំធានាខ្ញុំយកខ្លួនប្រារបស់ខ្ញុំនេះមកធានាចាអញ្ចឹងចូលលឿនលឿនទៅព្រោះកម្មវិធីជិតចាប់ផ្ដើមហើយអើយមិនដឹងជាខ្មោចយកស្អីទេកម្មវិធីប្រឡងបបកញ្ញាស្អីទេបាក់រោបនេះតឹងចង់ងាប់ទៅហើយហ៊ុយ តែយ៉ាងណាក៏ដោយក៏ត្រូវតែស៊ូដែរស៊ូដើម្បីកូនស្រីស៊ូស៊ូ តែយ៉ាងណាក៏ដោយត្រូវតែស៊ូស៊ូដើម្បីលុយនឹងពានរង្វាន់អរគុណណានេះចាំមកផ្កាស្អាតខ្លាំងមែនតើចាំមកណាកុំកុំត្រមកផ្កាយ អូខេតោះយើងទៅណាបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 គូលោបឡាតូជួយជាងគ្រប់មែនឡាតូស្មានជីវិតរស់រវើងអូ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 សូមជម្រាបសួរ fan fan ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីប្រឡងបបរកញ្ញាលំដាប់ភេទទី3ប្រចាំប្រទេសនៅខាងស្ដាំដៃរបស់ខ្ញុំខ្ញុំនេះសិតសឹងតែជាបបរកញ្ញាដែលត្រៀមខ្លួនក្នុងការប្រកួតមើលចោះតាមានភាពស្រស់ស្អាតមែនតើហើយសម្រាប់វគ្គនេះផងដែរគឺជាវគ្គការប្រឡងថតរូបចម្រុះ ដើម្បីត្រៀមយកបវរកញ្ញាដែលមានរូបសម្រស់ស្រស់ស្អាតជាងគេ ទៅវគ្គប្រឡងផ្ដាច់ព្រាត់ពេលនេះផងដែរកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញទស្សនាការថតរូបរបស់បវរកញ្ញាទាំងអស់គ្នាណែយើងទៅមកសេះធ្លាក់វគ្គនេះឲ្យហើយទៅល្អជាងកុំឲ្យខ្មាស់គេតណាហើយមកពីណាហ៊ានណាស់មុខដូចអាឡូកាន់ដីហើយនៅមិនខ្មាស់គេទៀត យើងប្រាប់ឯងទៅណាជឿជន់ដីដូចគ្នាទេមានរឿងអីដែលយើងត្រូវខ្លាចនឹងឯងណែគេប្រឡងបានយើងក៏ប្រឡងបានដែរវើយយើងមិនឲ្យអ្នកណាមកឈរក្បែរយើងហើយមានព្រៀបជាងយើងនោះទេធ្លាក់វ៉ាក់នេះឲ្យទៅល្អជាង មើលកន្លែងណាវាក៏មិនឃើញអញ្ចឹងអានោះនៅខាងនោះកាយអត់ឃើញទេហើយកូនគិតថាយើងជិះម៉ូតូមកចូលផ្ទះក៏បានដែរព្រោះមកកាយរបស់កូនបានជោគជ័យហើយចាប់ពីពេលនេះតើមកកាយរបស់កូនខ្លាចជាបបកញ្ញា នៅក្នុងភូមិនេះហើយយេនេះចំមកូនរបស់មកកាយនេះកាប៉ិនល្បិចណាហើយម៉ាក់ជុំតណេះតណោះមកវិញទៅមកកាប៉ិន ចង់ដើរលេងសោះតាក្រោយបើចង់បែបហ្នឹងមិនក៏ប្រាប់ម៉ាក់តាមត្រង់ទៅហ៎ប្រាប់ម៉ាក់តាមត្រង់ទៅម៉ាក់ក៏មិនថាអីដែរហ៎តែជិបសិននេះយើងដើរលេងតាមបន្តិចបានណាណាញ៉ាំប្រត់ទៅផ្ទះវិញអត់ទេក៏ចង់តន់ទៅផ្ទះទេក៏ចង់ឲ្យម៉ាក់នាំកូនទៅដើរលេងទៀតសិនណាណា តិចទៅណាមានចំណត់របស់ម៉ាក់ពេលដែលពាក់មកកត់នេះហើយជីវិតរបស់យើងនឹងពោពេញទៅដោយរាប់រយអត្ថន័យយើងមិនចាំបាច់ដើរលេងច្រើនទេគ្រាន់តែលំហែលំហែទៅបានទេណាមកកត់មួយនេះមានមនុស្សច្រើនណាស់ដែលចង់បានវាប៉ុន្តែ ពេលដែលយើងបានវាហើយយើងត្រូវតែសមាជិកនៅអ្វីដែលយើងមានប៉ុន្តែកុំមោទនភាពចំពោះខ្លួនឯងជ្រុលពេកព្រោះការដែលមោទនភាពចំពោះខ្លួនឯងជ្រុលវាមិនបានធ្វើឲ្យជីវិតរបស់យើងមានសេចក្តីសុខទេ ការដែលធ្វើជីវិតរបស់យើងមានសេចក្តីសុខ គឺជាសមត្ថភាពរបស់យើង ការដែលបង្ហាញទៅគឺជាអ្វីដែលយើងស្រឡាញ់ណាកូនយល់ហើយម៉ាក់ផ្កាយអឺឆ្លាតណាស់កូនម៉ាក់បើយល់ហើយអញ្ចឹងម៉ាក់ផ្កាយនាំកូនជិះលេងមកជុំទៀតជិះហើយយើងត្រឡប់ទៅផ្ទះវិញណាអូខេតោះយើងចេញទៅ នេះច្មោះច្មោះយ៉ាងម៉េចណាអូនបន្តហើយនេះនេះចុះកម្មតហ៎អាម៉ាក់សុំតូនណាមកមកពីម៉ាក់មានប្រយ័ត្នហើយមិនកើតទេនេះនេះឈាមច្រើនណាច្មាក់នាំទៅផ្ទះយើងវិញណាទៅផ្ទះយើងវិញតោះកូនណាមកមកមកច្មាក់ទៅផ្ទះកូនណាអូយជាប់ណាចាំអ្នករបស់កាចសុំយកណាកូនណាអូយអូយចាណាអូយអូយអូយអឺត្រមតិចទៅណាត្រមតិចទៅណានេះច្មាក់របស់ម៉ាក់ អឺអឺអឺបាត់បាត់បាត់ឥឡូវណាទ្រាំតិចទៅទ្រាំតិចទៅបាត់ឥឡូវហើយងប់ហើយហើយនេះនេះតិចតិចលោស្នាមទៅហ៎បើសិនជាស្នាមធំឡើងច្បាស់ជាចាប់មកកានទេនេះចំណរបស់ម៉ាក់អើយម៉ាក់កាននិយាយអីហ្នឹងម៉ាក់និយាយអីហ៎អូយម៉ាក់មិនបាននិយាយអីទេគឺម៉ាក់និយាយលេងហ្នឹងណានេះចំណរបស់ម៉ាក់ទ្រាំបន្តិចណាទ្រាំបន្តិចម៉ាក់រាប់1 2 3ម៉ាក់ផ្លុំភាំងនឹងជាតែម្ដងហើយណា 1 2 3វាំងឆាប់ជាឆាប់ជាឆាប់ជាណាមកកាយកុំយកកូនទៅពេទ្យណាកុំខ្លាចមកចូលចាក់ជើងកូនអឺអឺអឺអឺអឺមកកាយមិនយកកូនទៅពេទ្យទេណាមិនចាំបាច់ខ្លាចទេអូម៉ែណៃចាំមកកាយធ្វើសត្វឲ្យកូនមើលកុំឲ្យកូនឈឺណាចាំមើលណា អើយអើយស្វាស្វាអើយស្វាស្វាអើយអើយអើយស្វាអូយកុំឃ្លាងែអឺនេះចំអអាមួយសាមិញមួយអង្គក៏ទៅរបួសជើងដែរតែមួយអង្គមិនហ៊ានទៅប៉ែទេ ម៉ាក់ខ្លាចប៉ែតឬកន្លែងប៉ែតមកចូលធំធំណាស់ណាអញ្ចឹងជើងកងកាឈឺជើងម៉ាក់កាឈឺពួកយើងឈឺដូចគ្នាណោះម៉ែនៅកន្លែងណាកូនសុំមកទិញមកនេះនេះនេះកន្លែងនេះនេះអឺស្អីអត់ដែរនេះចាំមកអាចង់ស្បែកជើងហើយនៅអាយូរណាចិត្តដល់ម៉ោងទៅសាលាហើយ ងាប់ហើយនេះចេះចង់ស្បែកជើងឬក៏អត់ហ្នឹងអាអូយប៉ាមិនអីទេចាំកូនចង់ខ្លួនឯងវិញប៉ាធ្វើការចឹងណាចាំអត់ចង់អើយតែកូនថាមិនសមទេដឹងកូនធំប៉ុណ្ណាប៉ុណ្ណីអីនៅឲ្យប៉ាមិនចង់ស្បែកជើងឲ្យទៀតកូនចង់ខ្លួនឯងក៏បានដែរនេះចាំមកអង្គុយនៅស្ងៀមចាំអត់ចង់ឲ្យបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូជលឆ្នះលុយសុត200លានរៀលជាច្រើនរង្វាន់រួមទាំងរថយន្តនិងម៉ូតូស៊េរីថ្មីជាច្រើនទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអ៊ីងជីវិតប្រកបដោយភាព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 ទោះបីជាពេលនេះនាងច្មោះធំក៏ដោយតែក្នុងការភ្នែករបស់ម៉ាក់នេះនាងច្មោះនៅតែទូចដូចជានាងច្មោះកាលពីមុនអញ្ចឹងម៉ាក់ត្រូវតែបារម្ភមើលថែនាងច្មោះអញ្ចឹងហើយចាប៉ាកូនដឹងអីហ៎បើគេហៅប៉ាអញ្ចឹងហ៎ម៉ារីអូកាលពីក្មេងកូនហៅម៉ាក់ថាម៉ាក់នៅពេលនេះកូនធំកូនឃើញគេមានប៉ាកូនចង់ហៅម៉ាក់ថាប៉ាដូចគេដែរហ៎នេះមិនព្រោះមែនទេប៉ាឬមួយក៏ប៉ាចង់ឲ្យកូនហៅប៉ាថាជាម៉ាក់ដូចកាលពីមុន អើយចង់ហៅអីក៏ហៅទៅឲ្យតែកូនសប្បាយចិត្តចង់ហៅធ្វើម៉េចក៏បានដែរតែមានរឿងមួយកូនត្រូវចាំព្រោះកូនគឺជាមនុស្សស្រីអញ្ចឹងទុកធរៈរបស់កូន គឺមានតមៈទេដែលយល់ពីកូនណាទុកធរៈមនុស្សស្រី គឺជាអីទៅប៉ានេះកូនភ្លេចហើយមែនទេការកូននៅពីក្មេងកូនធំបានបន្តិចម៉ាក់នាំកូនយកទៅចោះកវលហើយពាក់កវលទាំងសងខាង នៅពេលដែលកូនធំបន្តិចទៀតទៅកូនពេញរូបពេញរាងកូននឹងមានរដូវជាប្រចាំហើយពេលដែលកូនធំទៀតកូននឹងមានប្តីពេលកូនមានប្តីកូនមានទួនាទីមួយគឺបង្កើតកូននិងមើលថែកូនណាអូយស្មុគស្មាញណាប៉ាកូនមិនចង់មានរដូវបានអត់ប៉ាជួយកូនផងទៅណាអូយមិនបានទេមនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ណាមិនបានទេមិនបានទេ មកចាំមកចោះស្បែកជើងអើយអឺ ចង់ស្បែកជើងរួចហើយតាស់យើងមកទាំងអស់គ្នាហើយទៅនៅមកហើយលោកគ្រូអញ្ចឹងនាំគ្នាឈរមានរបៀប រីរត់មួយណាគេប្រាប់បានអត់ជើងជាប់គ្នាមែនឃើញដឹងឯតាឯងថាសោះផោហត់មួយសោះផោសោះស្រីគេហត់មួយសោះស្រីដឹងតើមិនអត់ដឹងណាតែចាសួរយកគួរណាឃើញឈោក្បាយគ្នាតើតើឯងបានឯងសម្រាប់អើហើយគាត់ថាខ្លួនឯងនឹងក៏ឆ្នះគេអត់ហ្នឹងមនុស្សចូលចិត្តសួរច្រើនអូយបាន ឥឡូវលោកគ្រូចង់ឲ្យសាស្ត្រីជាអ្នករត់មុនសាច់អីហ៎អ្នកណាឲ្យពួកឯងសាច់តិចទៀតដល់វេនពួកឯងរត់ដែរហើយឥឡូវលោកគ្រូឲ្យជាអ្នកចាប់ដើមមុនគេគឺម៉ារីនិងស្រីលក្ខចាលោកគ្រូជូនពរឈ្នះគេហ៎ 3 2 1ចាប់ទៅអូយជ្រិញណាស់តែឯងនិយាយអីណាយើងក៏ជ្រិញដែរអូយលោកគ្រូខ្ញុំខ្ញុំមិនដឹងហួយលោកគ្រូអីមកចៃមើលដាក់ចុះថងជួយណាធូរតិចនៅខ្ញុំមានអន់តិចហើយអរគុណខ្ញុំអាចដើរខ្លួនឯងបាននេះចាំមក នេះមិនក៏មិនប្រយ័ត្នសោះអញ្ចឹងប៉ាចង់ទៅជួយកូនតែប៉ាមិនអាចចូលទៅបានទេតែមិនដឹងយ៉ាងម៉េចទេកូនខ្ញុំជាតិចាប់នាំម៉ារីទៅកន្លែងជួយចុះខ្លួនឯងដើរមិនទាន់បានផងមកខ្ញុំជួយវិញមក អញ្ចឹងចាប់ផ្ដើមគូថ្មីប្រុសប្រុសរត់ជាមួយនឹងស្រីស្រីម្ដងម៉ារីហើយនៅណាអូយភ្នាក់ប្រើពីអ្នកឯងនេះលេងអីហ្នឹងចិត្តហើយលើអីចាំតិចហៀបសុផិតអាចចូលកតាបើអស់សិន អាយ៉ាម៉ារីផុសរូបទៀតហើយឯងស្អាតដល់ទេនេះអើយមិនបាច់ចាំមកបញ្ចោទេពីអ្នកឯងចង់ឲ្យយើងព្រៀនឲ្យប្រានមែនគ្នាមិនមែននិយាយលេងណាគ្នានិយាយការប៉ັດណងព្រោះម្ចាស់រោគស្អាតទាំងក្នុងថ្នាក់ស្អាតទាំងក្នុងទូរស័ព្ទមិនឲ្យគ្នានិយាយថាស្អាតយ៉ាងមិនកើតទៅអឺនិយាយចឹងគ្នាសុំសួរឯងរឿងមួយបានអត់តាំងពីចូលរៀនមកគ្នាមិនដែលបានស្គាល់តាមរបស់ពួកឯងសោះ តើគាត់ទៅណាអូគ្នាចង់ស្គាល់ប៉ារបស់សិស្សកែនោះអីអឺគឺប៉ាគ្នាអឺតាមពិតទៅគឺគ្នាជាមួយនឹងប៉ាគ្នាមិនសូវបានជួបគ្នាប្រហែលទេពេលដែលហ៊ានចប់ទៅដល់ផ្ទះក៏យប់បាត់ហើយពេលដែលខកមកសាលាហ៊ានក៏ប៉ាចេញទៅធ្វើការមុនបាត់ទៀតតែថាមិនមែនមានន័យថាយើងជាមួយនឹងប៉ាអត់បានតតគ្នាណាគឺគ្រាន់តែរវល់រៀងខ្លួន រួយដល់ថ្នាក់នឹងផងហីនេះប៉ាគួរតែថតរូបទុកជាអនុស្សាវរីយ៍ទៅល្អនិយាយចឹងតាប៉ារបស់ឯងធ្វើការអីទៅអឺគឺប៉ាគ្នាគាត់គាត់ធ្វើការនៅរៀងស្រុកឆ្ងាយពីនឹងបន្តិចប្រហែលជាពួកឯងស្គាល់គាត់ផងក៏មិនដឹងដែរអត់ទេ គ្នាមិនស្គាល់ទេចាំពេលគ្នាមានពេលគ្នាទៅលេងផ្ទះឯងម្ដងតាបានអត់បាន តាមានអីចាំស្វាគមន៍ចំណិច សុំចំពោះខ្លាំងចឹងនេះច្មក់នេះកាត់អីហ៎ខ្ញុំក៏អត់ដឹងដែរតែមិនក៏ចុកពោះអត់ដឹងមូលហេតុចឹងប៉ាប៉ាជួយកូនផងណាណានេះច្មក់នេះច្មក់នេះព្រឹកមិញមានញ៉ាំអីខុសឬក៏អត់ហ្នឹងអាគឺអត់ទេប៉ាកូនញ៉ាំអីរាល់ដងតាហឹមមិនអាចទេបើសិនជាមិនញ៉ាំអីខុសមិននឹងអាចចុកពោះបានទៅមិនអាចចុកពោះដោយគ្មានមូលហេតុបានទេណាអូប៉ាជួយកូនផងអត់ស្អាតស្លាប់ឥឡូវហើយចាប់ចាប់ចាប់ញ៉ាំមួយផ្លែណា ណាស់ណាស់ណានេះក្លាលៀបទៅលៀបលៀបពោះឲ្យលឿនឡើងទៅបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 លប់ឡាតូឈ្ងុយឆ្ងាញ់គ្រប់មែនឡាតូស្មានជីវិតរស់រវើងអូ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 អឺយ៉ាប់យ៉ាងម៉េចហើយអត់បាត់ទេប៉ាធ្វើមិនក៏អត់បាត់ដែរប៉ាជួយកូនផងដៃខ្ញុំស្លាប់លើហើយប៉ាអឺមិនអាចទេអូសង្ស័យតែនេះនេះចំក់មករដូវហើយនេះនេះចំក់ធ្លាប់ឈឺបែបហ្នឹងកន្លងមកទេហ៎អត់ទេប៉ាដែរទេអឺមិនអាចទេ គឺមានតែផ្លូវមួយហ្នឹងទេអឺតែ ពេលនេះមិនដឹងទៅរកអារបស់នឹងនៅកន្លែងណាទៀតហ្នឹងណាប៉ាប៉ាធ្វើមិនក៏បានណាណាឲ្យតកោបានបានចុកពោះភ្លាមភ្លាមណាប៉ាណាអញ្ចឹងក៏បានដែរតែនេះចំអកចាំមួយផ្លែតណាម៉ាក់ទៅខាងក្រៅមួយផ្លែតចាំមួយផ្លែតណាតិចទៀតម៉ាក់មកវិញហើយតើតើលឿនទៅប៉ាផ្កាយអើអើមកវិញឡើយ ណឡូណឡូមានការអីបងគឺគឺខ្ញុំចង់ទិញអាណាអឺអឺនេះចង់ទិញអីប្រកាសហ្នឹងខ្ញុំប្រញាប់បិទតោផងអូយបងស្រីគឺគឺគឺខ្ញុំចង់ទិញ សម្លៃសសតុនតុនសម្រាប់លោកស្រីប្រើណាសម្លៃអីគេអូយ គឺសម្ដីអនាម័យហ្នឹងណាបើឆោតដែរឆោតយកលឿនឡើងមកខ្ញុំប្រញាប់ណានេះទិញប្រើខ្លួនឯងឬក៏ទិញឲ្យអ្នកណាវិញអើយថាលឿនឡើងទៅកុំតន់អាសូឥឡូវហ្នឹងខ្ញុំប្រញាប់លឿនឡើងទៅទៅទៅទៅទៅទៅចឹងចាំមកផ្លែទៅចានេះយកនេះទៅប្រើទៅមិនដឹងថាត្រូវមិនត្រូវទេអរគុណណាស់ណាណាលយខ្ញុំប្រញាប់

វាច្មាក់យ៉ាងម៉េចហើយបានធ្វើឲ្យនៅចាប់ឡើងឡើងមកហើយណាយករបស់នេះទៅយកទៅដូរនៅខាងក្នុងទៅណាដល់ទៅទៅដូរនៅបន្ទប់ទៅឆាប់ឡើងមកមកមកអឺស្អីគេហ្នឹងប៉ានេះកូនចុកពោះមិនក៏ឲ្យកូនចូលបន្ទប់ចឹងមិនក៏ឲ្យឆ្នាំកូនលេបនេះច្មាក់កុំសួរច្រើនអីឆាប់ចូលទៅណែណែណែនេះប្រើប្រើប្រើប្រើមួយនេះទៀតណា ប្រើទៅឆាប់ចូលទៅណាស្អីគេហ្នឹងប៉ាកុំសួរច្រើនថាប្រើទៅឆាប់ចូលទៅក្នុងទៅលើឡើងប៉ាប៉ាចូលក្នុងជាមួយកូនទៅណាកូនសុំបងឃើញប៉ាប្រាប់កូនថាប៉ា ស្រីដូចកូនដែរតែអូយមិនបានទេមិនបានទេ កូនកូនកូនចូលទៅក្នុងទៅណាអញ្ចេះទៅ ចូលទៅខាងក្នុងចាំចាំមកប្រាប់ពីរបៀបប្រើណាទៅឆាប់ចូលទៅទៅទៅទៅទៅទៅទៅយ៉ាងម៉េចហើយហ៎យ៉ាងម៉េចហើយប៉ាប៉ាជួយកូនផងស្អីគេនឹងមិនក៏មានឈាមច្រើនម៉ែប៉ាកូនធ្វើមិនទៅម៉ារីកុំតន់អានតក់ស្លុតណាសម្រួលអារម្មណ៍កូនសម្រួលអារម្មណ៍មួយមួយអឹមហើយហើយ ខំនឹងបោះចោលហើយប្រើសម្លេងនឹងទៅប៉ាមិនទេប៉ាខ្ញុំចេះបាំងទេប៉ាចូលមកក្នុងជួយកូនតិចមកណាប៉ាណាមិនបានទេមិនបានទេ កូនកូនធ្វើទៅណាម៉ាក់ជឿម៉ាក់ជឿតែកូនអាចធ្វើតែខ្លួនឯងបានណាអូយស្អីគេនឹងប៉ាម៉ារីម៉ារីកូនកុំតន់អាចតក់ស្លុតកូនណាកុំតន់អាចតក់ស្លុតកូនកូនសម្រួលអារម្មណ៍ណាទោះតទៅ កូនប្រកាសទៅជួបវាជារឿងរាល់ខែហើយយ៉ាងយ៉ាងម៉េចហើយអា គ្នាចំអាបាត់ចុះពោះនៅអាអឺខ្ញុំគាត់លេងអីប៉ាអឺប៉ាប្រញាប់ទៅ ធ្វើការណាគេលោថាប៉ាខាត់ពេលផាត់មុខអីគេអឺមកហើយចោះមិនអីទេអនេះចំអកម៉ាក់ឆ្ងល់ណា មិនក៏នេះចំងចូលចិត្តពាក់ម៉ាស់ម៉ែនេះអត់មានឡានមានម៉ូតូណាដែលធ្វើឲ្យដីត្រូវពាក់ម៉ាស់ផងហ្នឹងអឺគឺគឺកូនខ្លាចថាពេលដែលមានឡានម៉ូតូមកហើយដីទៅកូនខ្ទប់មុខអត់តាន់ធ្វើឲ្យមុខឡើងមុនហ្នឹងអាប៉ា ណោចោះមិនអីទេវាចាំអើញ៉ាំអីមើលថែសុខភាពផងណាញ៉ាំអីកុំញ៉ាំតែប្រេតប្រាអីសោះឆ្នាំនេះគឺជាឆ្នាំប្រឡងញ៉ាំតែរបស់ណាល្អល្អជួយដល់សុខភាពឲ្យបានហើយហើយអាម៉ាក់សុំតោះណា ដែលថ្ងៃនេះអំបានតិចបាយមកឲ្យកូនហេហើយមើលណាគេនឹងឃើញដុបម៉ារីមករៀនហ្នឹងហើយហាញស្គាល់ទេអឺអត់ទេអត់ស្គាល់ផងដឹងថាគាត់ណាគេផងគ្នាចង់ដឹងដល់ហើយ ម៉ារីមានរឿងអីលាក់បាំងមួយពួកយើងដឹងបានជាចង់ឲ្យពួកយើងស្គាល់ប៉ារបស់គេអឺមួយយ៉ាងដែរតាពួកអីតាំងពីចូលរៀនមកដឹងថាប៉ាម៉ារីហ្នឹងជាណាគេផងអេតិចលោគាត់ម្នាក់ហ្នឹងណាមានចប់សាច់ឈាមអីម៉ារីដឹងនេះឯងកំពុងកាត់អីហ្នឹងកុំប្រាប់ថាគាត់ជាប៉ារបស់ម៉ារីហេណា មើលទៅរៀងគាត់ម្នាក់ហ្នឹងណាដូចមិនផុសហ្នឹងធ្វើម៉េចជាប៉ាបងម៉ារីកាទៅនេះគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះតែបើចង់ដឹងច្បាស់ថតរូបតុកកែងរងថ្ងៃក្រោយយើងនឹងអាចសួរម៉ារីហើយនឹងដឹងច្បាស់អឺ តែកូនថាប៉ាប្រយ័ត្នទៅធ្វើការទៅកុំឲ្យខាត់ពេលដោយសារតែជូនកូនមករៀនអឺចឹងមកត្រឡប់ទៅវិញណាបាយបាយចាេម៉ារី គ្នាមានរឿងចង់សួរឯងមួយបានអត់មានរឿងអីក៏សួរមកប្រយ័ត្នតាលោកគ្រូមកតន់គ្រូស្ទើរឲ្យទាំងអស់គ្នាអឺគឺព្រឹកមិញហ្នឹងណាឯងជិះអីមកគ្នាគិតថាពេលចេញពីរៀនចង់សុំឯងទៅជាមួយដែរហើយចំណាគេមានអីជិះហើយអត់តែគ្នាឯងអឺគឺគ្នាអត់ប្រកាសដែរព្រោះដោយសារតែព្រឹកមិញប៉ាគ្នាបានជុំគ្នាមករៀនហ្នឹង មិនក៏អញ្ចឹងវិញអូចូលផឹកមិញគ្នាឃើញណាគេម្នាក់ឯងជួនឯងមករៀនគាត់នឹងណាគេអឺអញច្រឡំឯងផឹកមិញមានណាគេជួនគ្នាមករៀនណាតែបើហងៃមានអ្នកជួនមកមែនអរិណាគ្នាឃើញច្បាស់តន់ផ្នែកមកឬមួយក៏ឯងមានរឿងអីចង់លាក់គ្នាឯងអត់ទេមានរឿងអីលាក់បាំងឯងកុំគិតតែផ្ដាស់ពេកមើលមេរៀនណាកុំគិតរឿងអីអត់ប្រយោជន៍ ម៉ារីម៉ារីនេះមិនដៃប្អូនហ៎ចាលោកគ្រូខ្ញុំខំលាក់គេគ្រប់គ្នាប៉ាក៏ជាមនុស្សប្រុសមិនឲ្យប៉ាមកបង្ហាញខ្លួនក្នុងសភាពបែបហ្នឹងទេប៉ាគិតថារងថ្ងៃនឹងប៉ាគឺជាស្អីបើប៉ាអត់ធ្វើជាខ្ទុយទេ nhưng mà គ្មានរឿងខ្មាស់គេអញ្ចឹងដែរឯងខ្មាស់គេទោះតែម៉ាក់ជិះខ្ទេយហ៎មែនទេហើយប៉ាធ្វើខ្ទេយទៅអីប៉ាដឹងថាប៉ាធ្វើខ្ទេយអញ្ចឹងហ្នឹងបំផ្លាញអនាគតកូនខ្លួនឯងអត់ច្រើនឆ្នាំមកនេះប៉ាក៏ហក់កូនព្រោះតែប៉ាគិតថាកូនស្រីចំអករបស់ប៉ាធំឡើងនឹងមិនឯកានឹងមិនមានអារម្មណ៍ថាមិនមានម្ដាយដូចជាគេនឹងមានភាពកក់ក្ដៅដូចជាពេលនេះតែអ្វីដែលប៉ាគិតវាមិនមែនបែបហ្នឹងទេប៉ាខំធ្វើជាខ្ទើយលះបង់ភាពខ្មាស់អៀន តែអ្វីដែលប៉ាសោកស្ដាយបំផុតកូនបាច់ជាខ្មាស់គេទៅវិញ ស្លុតទួមេក្រឡប់សុខមាត់ឈឺចាប់មានតែពាក្យថាទៅ